បងគិតបែបណាលើទម្រង់លេខរបស់ Man U បច្ចុប្បន្នលេខ42222អឺបើនិយាយពីអឺចក្ខុវិស័យបើនិយាយពីទស្សនៈផ្ទាល់ចំពោះទម្រង់លេខដែល Man U លេខបច្ចុប្បន្ន421423ដងពូគិតថាទម្រង់លេខនេះវាសាមញ្ញនិយាយទៅវាក្រាន់ជាងអា4231របស់អូឡេបន្តិចវាក្រាន់ជាងបន្តិចតែបើសិក្សាឲ្យច្បាស់ទៅគឺដូចអត់ខុសគ្នាទេដូចអត់សូវខុសគ្នាប្រហែលទេអា4231អា4222ហ្នឹង ពោះធម្មតាគ្រូបង្វឹកល្បីរូបណាក៏ដោយយើងទាញឧទាហរណ៍មកដូចជាស៊ីដេនស៊ីដានដូចជាប៉េបកាឌីយ៉ូឡាដូចជាជូរ៉ាកេនក្លឹបដូចជាថូម៉ាថាឆែលបាទ4គ្រូធំធំហ្នឹងប្រព័ន្ធលេខរបស់គាត់គឺអត់សាំញ៉ាំទេគឺគាត់លេខ433 433ក៏ប៉ុន្តែដល់ពេលមកឃើញអាហ្វមលេខ4 2 3 1 4 2 2 2នេះ ឃើញឈឺក្បាលមកឈឺក្បាលមកហើយបើនិយាយអំពីទស្សនៈថាពូគាត់មិនចម្រុងលេងនឹងពូគាត់ថាវាសាំញ៉ាំវានិយាយទៅវាអត់ប្លែកអីដែលដែលថាដូចអូឡេគាត់លេងដាក់ឲ្យលេង4 2 3 1និយាយទៅគឺអត់ខុសគ្នាប្រហែលទេគាត់នៅតែផ្ដោតលើការការពារជាងការវាយលុកគាត់នៅតែផ្ដោតលើការការពារជាងការប្រយុទ្ធវាអញ្ចឹងអា4 2 3ដងហ្នឹង វានឹងអាចថាជាតាក់ទិចជាយុទ្ធសាស្ត្រជាបច្ចេកទេសរបស់គ្រូដែលគាត់រៀបចំក៏ប៉ុន្តែយើងចំណាំមើលវាអត់ដូចថាគ្រូល្បីល្បីភាគច្រើនគេគេដាក់តែ4 3 3ហ្នឹងអត់សាំញ៉ាំទេលេងហ្នឹង4 3 3ការពារ4បំរើ3បញ្យុទ្ធ3មើល Real មើល Liverpool មើល Chelsea មើល Man City មិនចឹង4 3 3 ដល់ទៅពេលឃើញតានឹងក៏ដាក់មក4 2 3ដងពូចង់សង្ហាចិត្តដែរដំបងឡើយដល់ពេលឥឡូវសាំហីដល់ពេលឥឡូវវាស៊ាំហីអញ្ចឹងមែនយូបើថាឲ្យរោចន្លោះមួយអីឲ្យធ្លោឡើងទៅកពូតារាងដូចពិបាកណាមែនយូបើលេងមកស៊ីប៊ឺនលី3 1មកប៉ះ Volvo ចាញ់1 0នៃហ្នឹងវាដូចជា rest ង់ហើយមែនយូយើងហើយតម្រងលេងហ្នឹងក៏រອບរាក់ទៀតបាទ4 2 2 2ហ្នឹងក៏រອບរាក់ដែរអានឹងតម្រងលេងរອບរាក់ហើយនិយាយទៅគឺ ដូចអា4 2 3 1ហ្នឹងបាទលក្ខលក្ខាដូចគ្នាអញ្ចឹងសួស្តីបងសុវធីអូឈឺភ្នែកហើយខាងក្រោយមានរូបថតក្រុម Man U អត់មានក្មួយនេះអង់គ្លេស4ក្រុមនឹងយើងដាក់ទាំងអស់បងអង់គ្លេស Chelsea Man U Man City Liverpool ខាងលើមាន Barca មាន Real Madrid បាទមាន logo របស់សហព័ន្ធមាន Visa ខា ខាងខាងក្រោមមានជួនទូមានប៉ារីហើយនិងបញ្ចេញមនិចក៏ពិតពូត្រូវបន្ថែម logo ដូចជា Spur Arsenal មកត្រូវដាក់ថែមទៀតតែឥឡូវគេធ្វើអត់ទាន់ហើយពូត្រូវបន្ថែមមកគ្រប់ limit វារ៉ូណាល់ដូចង់មកវិសាខានាឡិកាស្អាតពូពូចាក់សុំស្បែកជើងមកគូមក Chelsea មិនហើយពូ Chelsea ថ្ងៃមុនដូចស្មើហើយមួយ Liverpool ពីរស្មើ Chelsea មករយៈពេលក្រោយនេះក៏រៀងដណ្ដើមដែរមករយៈយាបយឺនដែរ បាទមួយទៀតបាទពូចង់និយាយព័ត៌មានតទៅទៅនឹងកីឡាករ Chelsea បាទគឺកីឡាករក្រិតធំ Romelu Lukaku បាទបន្ទាប់ពីបាទ Lukaku បានធ្វើសេចក្តីថ្លែងការណ៍បាទរិះគន់ការលេងបាទន័យថារិះគន់ពីទំនុកចិត្តរបស់ Chelsea ក៏ដូចជារិះគន់ទៅលើគ្រូវឹកបាទលោកបាទ Thomas Tuchel បាទត្រូវបានគ្រូវឹកបាទលោក Tuchel ដកបេក្ខភាពបាទសម្រាប់ការប្រកួតទល់នឹង Liverpool កាលពីសប្តាហ៍មុននោះឥឡូវនេះពេលនេះម៉ោងនេះបាទលោកបាទន័យថាកីឡាករក្រិតធំ Romelu Lukaku នោះគឺបានធ្វើការសុំទោស បាទសុំទោសជាលាលិអសរបាទទៅកាន់អ្នកគ្រប់គ្រងក៏ដូចជាក្លឹបទាំងមូលហើយថាបាទរូបគេគឺមិនមានចេតនាក្នុងការវាយប្រហារទៅលើ បាទក្លឹបក៏ដូចជាគ្រូបង្វឹកបច្ចុប្បន្នទេ បាទគេធ្វើការសុំទោសរួចរាល់ហើយហើយទាំងអឺបាទទាំងអ្នកចាត់ការទូទៅរបស់ Chelsea ក៏ដូចជាគ្រូបង្វឹកក៏បានទទួលយកសំណាងនេះដោយក្តីរីករាយហើយភាគីទាំងសងខាងបាទទាំងក្លឹបបាទទាំង Romelu Lukaku នឹងក៏បានចាប់ដៃគ្នាបាទយល់គ្នា មកក្រំបរិយាកាសរីរីនឹងយោគយល់ហើយលោកកគូគេនឹងបញ្ញាថាគេនឹងប្រឹងប្រែងអភិលទ្ធភាពដើម្បីអ្នកគ្រប់គ្រងរបស់គេនេះគឺសบายចិត្តឡើងវិញបាទនេះគឺជាបាទនេះគឺជាអ្វីដែលអ្នកគ្រប់គ្រង Chelsea ចង់បានព្រោះថ្ងៃប៉ះមួយ Liverpool បាទថ្ងៃប៉ះ Liverpool នោះគឺបាត់ឈ្មោះបានន័យថាហេតុអីបានលូកាកូបាទត្រូវអវត្តមានបាទទាំងតែគាត់អត់របួសផងការពិតមូលហេតុដោយសារគាត់ធ្វើការរិះគន់បាទដោយនិយាយជាចំហនៅក្នុងសន្និសីទសារព័ត៌មានបាទគាត់លើកសរសើរ គាត់លើសរសើរ Inter ហើយគាត់មកបន្ទោបានថាគាត់ប្រអាប់មកកាន់ Chelsea ដែលជាក្លឹបដែលគាត់លេងបច្ចុប្បន្ននេះអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គ្រូវឹកបាទ Chelsea គឺលោក Thomas Tuchel អញ្ចឹងដល់ពេលគាត់ប្រជុំកីឡាករសំខាន់សំខាន់ទាំងអស់ដែលត្រូវលេងទល់នឹង Liverpool គាត់ថាជំរឿចុងក្រោយរបស់គាត់គឺមានតែមួយទេបាទគឺដកលូកាគូចេញមកបាទកុំឲ្យសាំងមកច្រើនអាហ្នឹងដោយសារពាក្យសម្ដីដែលលូកាគូនិយាយបាទនិយាយហ្នឹងមិនមែននិយាយប្រយោលទេគឺនិយាយសំនិសិទ្ធសារព័ត៌មានមួយនេះសារព័ត៌មានស៊ូលីងដោនេះទៀត អញ្ចឹងបាន Chelsea បានគ្រូវឹកមកខឹងខ្លាំងណាស់តែឥឡូវនឹងគឺដោះស្រាយចប់សពគ្រប់ហើយបើវិវាទការខ្វែងគំនិតគ្នាការអន់ចិត្តនឹងគឺត្រូវបានបញ្ចប់រួចរាល់ហើយណាអញ្ចឹងលូកាគូអាចចូលលេងធម្មតាវិញបាទចូលហាត់ធម្មតាវិញអញ្ចឹងរងចាំមើលការប្រកួតបន្ទាប់ទៀត Pasper តើ Chelsea បាទអាចនឹងដាក់បាទលូកាគូឲ្យលេងនៅក្នុងជម្រើស11អ្នកដំបូងឬក៏ត្រូវនៅតែជាកីឡាករបំរុងបន្តទៀតឲ្យទាក់ទងទៅនឹងលូកាគូនេះថែមទៀតបាទគ្រូអង្វឹកដែលធ្លាប់ បាទរួមរោគជាមួយគ្នាការនៅអ៊ីនទ័រមីឡានបាទគឺលោកអង់តូនីយ៉ូកុនតេបាទបច្ចុប្បន្នគាត់ខ្លាយជាគ្រូរកបាទដឹកនាំនៅបាទក្រុមខ្នាមុនខ្នៃដៃបាទគឺក្រុមអាតតថងម៉ូស្ពើបាទគាត់ក៏និយាយអំពីអនាគតរបស់លូកាគូដែរគាត់ថាគាត់នៅតែជឿជាក់បាទគាត់នៅតែជឿជាក់ទៅលើលូកាគូបើទោះបីជាបច្ចុប្បន្នគាត់អត់សូវមានពេលវេលាលេងបាទច្រើនដោយការដែលនៅអឺដោយការដែលនៅអ៊ីនទ័រក៏ពិតមែនប៉ុន្តែគាត់គិតថាលូកាគូនឹងបង្ហាញទម្រង់លេងល្អប្រសើរឡើងវិញ បាទនេះគឺការជឿជាក់របស់លោកកនទេបាទដែលជាគ្រូបាទដឹកនាំនៅបាមនខ្នាយដែកបាមនមនផ្លែដែកបាមនផ្លែដែកទៅទីម៉ូស្ពើពួកកនតេនិងលូកាគូនេះគាត់ធ្លាប់ធ្វើការជាមួយគ្នាការចំណងនៅ Inter Milan ដល់ពេលឥឡូវលូកាគូចេញពី Inter មកបាទមក Chelsea ក្រោមតម្លៃខ្លួន115មីលីអឺរ៉ូឯលោកកនតេក៏ត្រូវបាន Spur តែងតាំងជាគ្រូបង្វឹកដឹកនាំដល់បច្ចុប្បន្នតែគាត់នៅតែស្រឡាញ់មានតែគ្រប់គ្រងទៅលើ បាទតម្រង់លេងរបស់របស់លូកាគូដដែលបាទលោកគាត់ទេអញ្ចឹងយើងបញ្ចប់ត្រឹមហ្នឹងថ្ងៃនេះ live អី live ម្លេះពូ live ស្អី live មិនទាន់បាន30នាទីផងអឺសួស្ដីក្មួយសួស្ដីសួស្ដីនៅណាប្រចកនៅកន្លែងធ្វើការគ្រាន់តែមើលនៅអាសនៈខាងក្រៅក៏នៅកន្លែងនៅកន្លែងធ្វើការដែរកុំកុំកុំសួរចិត្តកុំសួរអញ្ចឹង ពូហូបផ្លែរយ៉ាល់អត់តែអញឆ្ងល់អាប៉ុននេះស្អីគេផ្លែរយ៉ាល់មុតផ្លែរយ៉ាល់ឪវាស្អីផ្លែស្អីម៉ែបកាច់យកទៅនេះផ្លែរយ៉ាល់ផ្លែរយ៉ាល់ផ្នែកកើតអីពូផ្នែកពូនេះប៉ះនឹងអាស្អីឈើនឹងនេះក៏ហោមកខាងនេះមុតនេះពូមិនទាន់បានទៅឆ្នាំស្អែកពូទៅពេទ្យងីមេញអូស្អីទេមានអ្នកខ្លះស្អែកទៅពេទ្យងីមេញអត់ពូស្អែកគាត់ទៅពេទ្យគាត់ឯងពូឲ្យតែឈឺភ្នែកឲ្យតែកំហុសភ្នែកពូទៅពេទ្យតែកន្លែងតាងីមេញហ្នឹងពេទ្យអូស្អីហ្នឹង ពូនិយាយរឿងអែមតិចមកបើមែនតែនទៅគ្នាយើងក៏នៅតែពិបាកក្នុងការ download app ប៉ុន្តែវិធីដែលងាយស្រួលក្នុងការ download app គឺមានតែជួញក្រុម Telegram ដែលក្រុមការងារបានដាក់ឲ្យហើយយើងចូលតាមក្រុម Telegram ហ្នឹងគឺមាន link មួយហើយអញ្ចឹងយើងទាញ link ហ្នឹងមកហើយយើង down ទៅគឺ down បានប៉ុន្តែបើថាយើង down direct ដោយកម្មវិធីផ្សេងផ្សេងដូច game ដូចអីហ្នឹងគឺអត់បានទេអាហ្នឹងគឺបានន័យថា flow ដែលយើងដាក់ឲ្យ down ហ្នឹងគឺអញ្ចឹង ភ្នែកប្រពន្ធវាយមិនពូមកប្រពន្ធវាយវាជាប់ហើយវាខ្មៅទៅដល់នេះក៏ហោមនេះពូប៉ះឈើនេះវត្តមកនេះឆ្វាច់ផ្លែកំប៉ុងល្បីផ្លែស្អីគេអានេះណាផ្លែនឹងផ្លែស្អីគេសួស្ដីមេមេមេផាអស់ម៉ានថ្ងៃមុនថ្ងៃមុនពូព្រិចបកស្រាយថ្ងៃមុននឹងមានបងប្អូនយើងគាត់ថតបានអឺរថយន្តពូឡានពូដែលពូត្រូវបានខាង មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមកខាងជំនាញចរាចរណ៍ផ្លូវគោកនោះគាត់ផាកវិន័យនៅម្ដុំស្តុបវមូកាមកោក៏ប៉ុតពេលនោះពូបត់បត់ផ្លូវបើណែថាផ្លូវប្រច្រាស់ទឹះអឺនិយាយទៅគឺផាកវិន័យដូចនិយាយទៅដោយការកំណត់អញ្ចឹងមានប្រកាន់ដៃមានអីចុះពូមានទៅអន្តរាគមមានទៅអីពួកយើងខុសមែនបើយើងបត់ផ្លូវខុសអញ្ចឹងខាផាកវិន័យគឺបើយើងទៅធ្វើអ្វីទៅតាមដែលគេច្បាប់គេដាក់មកប្រហែលដូចជា60000កន្លងដូចជា60000ហ្នឹងហើយ60000 ហើយពូយកវិក័យប័ត្រទៅក៏ចេញទៅវិញទៅសយខ្មែរមួយថ្ងៃហ្នឹងពូអត់អាចជីអាផ្លូវក្រោយហ្នឹងទេជីអាផ្លូវក្រោយហ្នឹងដល់ពេលពូជីឡើងពីពី TK មកពូជីតាមផ្លូវក្រោយជិតសាលា Belty ពូឡើងមកដល់ពេលពូឡើងមកផ្លូវធំវិញញ៉ាច់ប្រោយជាប់ដល់ពេលអញ្ចឹងក៏ទៅបាទកន្លែងផាវិន័យរបស់ពលិចរាចរហ្នឹងទៅគាត់ផា60000ដោយសារយើងជីផ្លូវខុសផ្លូវបត់ផ្លូវផ្លូវខុសទើអាហ្នឹងការបកស្រាយ មានមែនយូរអត់ដូចជាអត់តន់មើលឯងពួកអត់តន់មើលច្បាស់ដែរពូចောက်ឈឺអញ្ចឹងទៅវត្តភ្នំទេចុះអសម្រាប់សិនអត់ទៅទេក្មួយជេលោកបូរិទ្ធមួយបងអេបមើលបានវិញទៅចុះគេឡាយរាល់ថ្ងៃទៅអេបមិនបានស៊ូអញ្ចឹងមិនបានថាមើលបានវិញទៅអេបមើលបានរាល់ថ្ងៃទៅអេបវាមានតន់ខុសស្អីវាគេមើលបានរាល់ថ្ងៃទៅភ្លុកទឹកភ្លុកដីហ្នឹង ឯងអត់ចូលមើលទេឯងចេះតែសួរថាអេបមិនអីអេបមិនអីក្រុមអ្នកអាចងឺយកទៅនេះរូបរ៉ូណាល់ដូនៅជួនទួងការដល់ចេញពូរូបហ្នឹងក៏ពូឥឡូវនឹងពូឲ្យគេប្រេនអារូបមែនយូហើយហើយពូបកនឹងចេញបិទរូបមែនយូនៅលើប៉ុន្តែរូបមែនអារូបនឹងរូបដែលគាត់នៅមែនយូនេះវាបាក់រូបអាប្លង់ឡាស្អាតវាអត់អត់ទាន់មានវាអត់មានអាមកចំហោខ្លួនគាត់អូសបាល់គាត់គាត់បដាបាល់គាត់ drip ណា drip ball drip នេះ dribbling អីហ្នឹងអត់មាន មានមានអាការនៅនៅរៀលម៉ាឌ្រីតបានច្រើនហ្មងអានឹងពេលហ្នឹង តែបើពេលនៅ Man U ដូចអត់ទាន់មានប្លង់ណាស្អាតសោះបងកុំភ្លេចទុកពាក្យអូខេអូខេហ្នឹងហើយហ្នឹងហើយពូពូហ្នឹងហើយគាត់ពូហ្នឹងហើយពូហ្នឹងហើយអូខេអូខេអូខេពីចក់ស្អាតណាស់ហើយភីចក់ស្អាតណាស់ឡើយចេះភីទៀតមែនបងសុខាឥឡូវដល់ហើយក្មួយសុខាឥឡូវ